រឿងបុរស4នាក់រៀនសិលសាស្ត្រមាននិទានមួយថាមានបុរស4នាក់ទៅរៀនស្វែងសិលសាស្ត្រអំពី ព្រាមម្នាក់ជាទិសាបមកខាចាន នៅតកសិលាមហានគរបណ្ដាបុរសទាំង4នាក់នោះបុរសម្នាក់រៀនទាយបុរសម្នាក់រៀនបាញ់បុរសម្នាក់រៀនមួយទឹកបុរសម្នាក់ទៀតរៀនជប់ឲ្យរស់ឡើងវិញ អ្នកទាំង4សឹងរៀនទីតីពីគ្នាលុះរៀនចប់ហើយ ក្រាបលាទិសាបាមកខាចាជាគ្រូ ទៅស្រុកវិញលុះដើរទៅដល់ពេលល្ងាចឈប់សម្រាក ដេកនៅឆ្នេរសមុទ្រព្រឹកឡើងបរោះចេះហៅនិយាយនឹងបរោះទាំង3នាក់ថាអ្នកអើយពេលនេះយើងមានលៀប ដោយសត្វឥន្ទ្រីពំនាំកូនស្ដេចមួយព្រះអង្គអំពីពរេណសីមហានគរហៅមកទៀបលំនៅយើងនេះឯងបរោះទាំង4នាក់គិតគ្នាហើយក៏ឃ្លាំមើលដោយទិសទីតីឯដល់កាលនោះពុំយូរឡើយសត្វឥន្ទ្រីក៏នាំនាងហៅមកទៀងប្រកាសឈុតដូចហៅទាយនោះមែនបរោះចេះបាញ់ក៏ដំឡើងធ្នូបាញ់ត្រូវសត្វឥន្ទ្រីនោះ ធ្លាក់នាងអំពីមាត់ចុះទៅក្នុងទឹកសមុទ្រអ្នកចេះមួយទឹកក៏មួយចុះទៅស្រង់យកនាងឡើងបានដូចបំណងឯអ្នកចេះជប់ជប់នាងឲ្យរស់ឡើងវិញ កាលនាងមានជីវិតរស់ឡើងវិញហើយ អ្នកទាំង4អ្នកនោះដណ្ដើមគ្នាយកជាភរិយារៀងរៀងខ្លួន អ្នកទាំង4នោះឆ្លុះប្រកែកគ្នាពុំដាច់ស្រេច ក៏នាំគ្នាទៅប្តឹងចៅក្រមដោយ ដំណើរខ្លួនទីតីទីតីហើយសួរចៅក្រមថា នាងនេះតើបានជាប្រពន្ធនរណាចៅក្រមជំនុំ ពិចារណារឿងនេះពុំបានក៏នាំអ្នកទាំង4ឡើងក្រាបបង្គំទូល ព្រះមហាក្សត្រដោយដំណើរសពគ្រប់ប្រការព្រះមហាក្សត្រទ្រង់ពិចារណាឆ្វេងយល់ក្នុងព្រះរាជហ រតីថាព្រះស្ដែងទាំង4នេះសឹងមានគុណប្រសើរដូចដូចគ្នា ហើយទ្រង់ត្រាស់បង្គាប់ថាបរោះចេះហៅត្រូវទុកជាគ្រូបរោះចេះបាញ់ទុកជាឪពុក បរោះចេះប្រោះត្រូវទុកជាម្ដាយបរោះចេះមួយទឹកដែលបានស្ទាបកាន់អស់អង្គនាងបាន បីបំធ្នប់ត្រយកនាងឡើងមក អំពីទឹកត្រូវបាន នាងធ្វើជាប្រពន្ធលោកចំណេតទៅមុខបរោះជាប្តីបានជាស្ដេចក៏ចិញ្ចឹមរក្សាអ្នកទាំង3ដោយនៅកន្លងព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់នោះ